បាទជំរាបសួរបាទជំរាបសួរបងប្អូនជំរាបសួរបាទថ្ងៃនេះខ្ញុំចង់មកធ្វើវីដេអូពាក់ព័ន្ធពីជួសជុលអាគុយបន្តិចហ្នឹងហើយហើយថ្ងៃនេះខ្ញុំសាកធ្វើអាគុយម៉ូតូចោះហ្នឹងហើយចង់ដឹងថាម៉ាស៊ីនហ្នឹងវាធ្វើបានឬអត់បាទហ្នឹងហើយហើយខ្ញុំក៏មានអាគុយម៉ូតូបាទចាស់ចាស់បាទផ្លាស់ពីម៉ូតូមកហើយចាំខ្ញុំរើសមើលតាមួយណាមានភ្លើងមួយណាអត់ភ្លើងហ្នឹងហើយហើយខ្ញុំនឹងធ្វើការបែប ដូចថាសាកជួសជុលមើលដែលអគុយស្ងួតវាប្រភេទអគុយស្ងួតណាគេបិទចិត្តហ្នឹងគេប្រាប់ថាអគុយស្ងួតអូខេហើយខ្ញុំមានបាទខ្ញុំមានទឹកអាសិចបាទទឹកអាសិចហ្នឹងបាទមួយដបហើយនឹងទឹកថ្នាំអាទឹកថ្នាំនេះអត់មានប៉ះពាល់នឹងអឺអឺស្បែកយើងបាទស្បែក មនុស្សយើងអត់មានប៉ះពាល់ទេវាជាទឹកថ្នាំអានេះខ្ញុំទុំទិញមកដែរខ្ញុំអត់ទាន់បានសាកទេហ្នឹងហើយកំងមកបាទកំងមកពីខាងនោះហ្នឹងហើយខាងហ្នឹងចាស្អកកអត់ទាន់បានសាកហើយឃើញតែគេគេ comment ថាប្រើល្អប្រើល្អអាគុយទុកចោលដេឡានអត់ឆេះគ្រាន់តែចាក់ទឹកហ្នឹងទៅឲ្យគ្រប់បន្ទប់ទៅស្រាប់តែមានភ្លើងដេឡានឆេះអានេះខ្ញុំអត់ទាន់ប្រើទេឥឡូវខ្ញុំចង់មកធ្វើអាគុយបាទអាគុយម៉ូតូនេះ ញ៉ាំគាស់មើលដែលគេថាអាគុយស្ងួតហ្នឹងការពិតវាអត់ស្ងួតទេបងប្អូនការពិតអាគុយវាអត់ស្ងួតទេគឺវាមានទឹករបស់វានៅក្នុងហ្នឹងហើយទឹកហ្នឹងបើកាលណាវាស្ងួតបើកាលណាយើងប្រើប្រើទៅមួយឆ្នាំពីរឆ្នាំបើថាអាអាទឹកដែលថាគេចាក់ទៅឲ្យ30 30ផ្លែវាហ្នឹងហើយបើកាលណាទឹកហ្នឹងស្ងួតឆេញអស់ទៅ គឺមានន័យថាអាគុយហ្នឹងខូចហ្នឹងហើយគឺវាអត់ឡើងកាន់ភ្លើងហើយវាមានទឹកទាំងអស់ប្រភេទអាគុយ សំបីតែអាគុយអើសំបីតែថ្មលីស្យូមនេះយកឲ្យមើលសំបីតែថ្មលីស្យូមពួកនេះក៏វាមានជាតិទឹករបស់វាដែរទឹកគីមីឬមួយក៏ដូចទឹកអាសិចដែរតែមិនជាវាទឹកវាឆោកហ្មងណាទឹកហ្នឹងគេគាត់តែដាក់ឲ្យសើមសើមទេហ្នឹងហើយគឺសិតតែមានទឹកបាទចង់និយាយបើមិនទឹកបើមិនទឹកសុទ្ធក៏ទឹកអាសិចបាទហ្នឹងហើយតែនេះខ្ញុំគិតថាឆ្នាំនេះចាំធ្វើវីដេអូបាទមួយទៀត សម្រាប់អគុយទឹកតែម្ដងឆ្នាំហ្នឹងណាគេឲ្យចាក់សម្រាប់អគុយទឹកមើលខ្ញុំមើលមើលអូខេនេះគេប្រាប់ហ្នឹងហើយគេសម្រាប់ចាក់អគុយទឹកតែម្ដងអគុយប្រភេទអគុយស្ងួតក៏បានដែរហ្នឹងហើយគេប្រាប់ប្រភេទអគុយស្ងួតតែយើងយើងយើងបកស្ទះវាចេញណាហ្នឹងហើយយើងបើកស្ទះលើចេញមកហ្នឹងហើយហើយយើងចាក់ទៅ ប្រើបានតែឥឡូវខ្ញុំអត់ទាន់ប្រើអានេះទេខ្ញុំធ្វើវីដេអូគឺចង់និយាយថាខ្ញុំចាក់ទឹកអាសាច់ចូលហ្នឹងហើយបើកមើលសិនហើយនឹងមានស្រាង បាទស្រាងមានជុលយើងបូមសម្រាប់បូមទឹកអាសាច់អូខេតែយើងត្រូវប្រយ័ត្នប្រយែងតិចទឹកអាសិចបាទហ្នឹងហើយអូខេខ្ញុំចាប់ដើមឆែកភ្លើងទៅយូរនេះដាក់ក្រោមទៅ យកជូតដៃសិចបន្តិចយើងកាន់ដបវាហ្នឹងហើយឆែកភ្លើងឆែកឲ្យមើលឃើញតែហ្មងបងប្អូនឲ្យមើលឃើញថាអាគុយណាមានភ្លើងឬអាគុយមួយណាមានអត់មានភ្លើងអានេះមុនសតេស្អាតណាបងប្អូនបាទអានេះមានខ្ញុំឆែកពូដោះមកឃើញថាមានបាទភ្លើងមានហើយចឹងអាចមានភ្លើងយើងកុំអាធ្វើវាតែវាលេងវាអត់សូវកាន់ទេបាទដេដេម៉ូតូអត់ឆេះទេ គឺចង់និយាយថាវាភ្លើងវាអត់អត់អត់ល្អដាក់អំពូលទៅវាឆេះសប្លេបានម៉ូតូណាតែបើថាដេវាស៊ីភ្លើងខ្លាំងតែនេះឆឹងហ្មងបាទឆឹងអត់មែនទេអូខេខ្ញុំយកអីមកពោះបន្តិចមកយកអានេះក៏បានដែរលួសនេះក៏បានដែរ បាទមានភ្លើងវាបែកការភ្លើងព្រាក់ព្រាក់ព្រាក់ហ្នឹងអាហ្នឹងមានភ្លើងអឺតតេស្អាតបាទអូខេខ្ញុំធ្វើការគាស់វាមើលទឹកអាសិចខាងក្នុងគាស់ដើម្បីចាក់ទឹកអាសិចបាទគាស់ដើម្បីចាក់ទឹកអាសិច អូខេកោះវាបន្តិចសិនវាមានកន្លែងកោះអានេះទុកខាងចុះវានៅល្អមានកន្លែងកោះរបស់គេហើយយើងធ្វើមិនក្តេះកោះឲ្យតលបានហ្នឹងយើងជាយាមតិចទៅហើយអានេះក៏បានយើងជាយាមកោះវាបើយើងអត់កោះយើងដាក់ទឹកឲ្យសាច់ចូលឲ្យបានហើយដាក់ទឹករួចខ្ញុំនឹងប្រើម៉ាស៊ីននេះបាញ់ Ui. Uh. Ui. Mòn này. បាទខ្ញុំកោះវាមួយផ្លែសិនខ្ញុំបិទកាមេរ៉ាសិនក៏ឲ្យវីដេអូវិញអូខេបងប្អូនបាទខ្ញុំកោះខ្ញុំគិតថាកោះមកអត់សូវធ្នមវាក៏ បាក់បាទស្ទះវាបាក់បាត់ទៅហ្នឹងហើយគឺថាវាផ្សារភ្ជាប់ហ្មងណាបាទឥឡូវខ្ញុំឃើញបាទខ្ញុំឃើញប្រឡោះវាហើយមើលខ្ញុំមើលទឹកមានអត់ទឹកទេស្អាតហ្មងបងណាទេស្អាតហ្មងឥឡូវខ្ញុំចាក់បាទខ្ញុំចាក់ យកនេះដាក់លើទៅបាទណាឲ្យខ្ញុំកាប់វាសាក់មើលតើវាមានទឹកនៅសេះសល់អត់ទឹកទេស្អាតបងប្អូនទេអូខេ អញ្ចឹងខ្ញុំធ្វើការអឺចាក់ទឹកអាសិចវាទៅហើយខ្ញុំទៅរកអីមកដាក់បាទទឹកអាសិចហ្នឹងវាអត់ត្រូវជាមួយជាមួយប្រភេទអឺដែកលោហៈអាណាហ្នឹងហើយវាអត់ត្រូវ គ្នាទេតលថាផ្លាស្ទិកអូខេចាំផ្លែត ហ្នឹងហើយខ្ញុំចាក់ដាក់ដាក់កែវចុះតែយើងត្រូវប្រយ័ត្នប្រយែងមែនតែនទៅអាសិចបាទយើងធ្វើហើយបើមិនចាក់ចោលយើងក៏ចាក់ទុកវិញក៏បានតែយើងដាក់ឲ្យបិទឲ្យរៀបរយវិញបាទនេះជាទឹកអាសិចវាគ្រោះថ្នាក់នឹងបាទស្បែកមនុស្សយើងអូខេ បាទខ្ញុំដាក់ក្នុងនេះសិនហ្នឹងហើយឥឡូវខ្ញុំយកសារ៉ាងបាទបូមដាក់វាប្រហែលជាក្នុងបន្ទប់មួយយើងដាក់ប្រហែលជា10បាទ10មីលីលីត្រណាអឺ10 ml បាទលើខ្ញុំបូមសិនអួយពេលបូមចូលស្រាំងវាទៅជាពណ៌ចេះឬមួយក៏ស្លាក់ស្រាំងហ្នឹងវាប្រឡាក់អីហ្នឹងបាទអានេះវាប្រភេទប្រហោងវានៅប្រឆិតបន្តិចណា នឹងយើងដាក់ចុចគ្រប់បន្ទប់ទៅ ខេអូខេបងប្អូនខ្ញុំបានចាក់ចុចកាសិចអស់ហើយឥឡូវខ្ញុំរៀបចំបាទរៀបចំអីអីចុះអស់សិនហ្នឹងហើយចុចកាសិចនេះខ្ញុំយកទៅមុខខាងសិនអឺ ណាជូតជូតផ្ដិតផ្ដិតមិនតិចឥឡូវចាប់ដើមអាហ្នឹងវាតែប្រហែល4អូយ4អំពែ CCA វា65 CCA ថ្មីណាបាទ3 4ពែទេហើយអញ្ចឹងយើងបញ្ចូលដំបងដាក់តាម៉ាស៊ីនតាមួយអំពែពីរអំពែបាទនៅមួយអំពែសិនបាទនៅដំបងខាងដកនៅខាងនេះហើយបើកម៉ាស៊ីនតិចសិន បបមិនសិនរួចយើងក៏ទៅគៀបខាងបោកទៀត បាច់ងាយទេភ្លើងអត់មានឡើងសោះណាខ្ញុំស្រេទៅ0.0ចុចណា0.20 19ហ្នឹងហើយអូខេបងប្អូនប្រឡែងវាមកសបកសិនហើយខ្ញុំចាំមកថតឲ្យមើលសារថ្មីឥឡូវមើលម៉ោងជាងម៉ោងជាមួយគ្នាបាទហ្នឹងហើយខ្វះ ខ្វះ10នាទីម៉ោង3បាទម៉ោង3ល្ងាចណាអូខេអឺទុកវាចោលសិនទៅខ្ញុំបិទវីដេអូសម្រាប់វីដេអូសិនបើនៅចាំវាមិនដឹងវីដេអូរាប់ម៉ោងណាអូខេអូខេបងប្អូនអូខេឥឡូវវាបានបាទខ្ញុំបានប្រឡែងទៅហ្នឹងហើយមើលតាំងពី 10 20 25នាទីបាទ25នាទីឥឡូវយើងមកឆែកទាំងអស់គ្នាហ្នឹងហើយខ្ញុំប្រឡែងតែ25នាទីបាទខ្ញុំហ្នឹងហើយមួលដាក់ដំបងអត់ដល់1អំពែទេតែឥឡូវវាឡើងវាឡើងមក1អំពែហើយអញ្ចឹងមានន័យថាអាគុយហ្នឹងតាមខ្ញុំខ្ញុំស្មានស្មានទៅតាមខ្ញុំស្ទាបទៅគឺវាចាប់ដើមអ៊ុនអ៊ុនហើយណាចាប់ដើមអ៊ុនអ៊ុនហើយ ហើយតែអញ្ចឹងមានន័យថាអាគុយហ្នឹងរស់វិញជំនា100%ទៅដេម៉ូតូបានតែម្ដងហ្នឹងហើយហើយចាំខ្ញុំឆែករួចខ្ញុំនឹងបើកបាទងាស់ទឹកអាសិចទៀតហ្នឹងហើយធ្វើឲ្យវាល្អតែហ្មងណាហើយចំពោះស្ទះនេះហើយចាំខ្ញុំរជ័រអីកាត់ជារូបនឹងវិញទៅហើយយើងយកកៅកៅអាស៊ីលីកូនហ្នឹងស៊ីលីកូនហ្នឹងបិទបាទញាត់វាទៅបាទបិទតាមនឹងទៅ គឺខ្ញុំធ្វើប្រើឲ្យបានវិញហ្នឹងហើយ100%មិនមែនតែសម្បត្តិតែឲ្យចោលវិញមិនមែនទេណាធ្វើធ្វើយកទៅប្រើមកបាទយកទៅប្រើហើយចាំបាទចាំតេសជាមួយពូសិនបាទគឺចង់បញ្ជាក់ថាខ្ញុំអត់ទាន់បានតេសអីទេអត់ទាន់បានឆែកអីទាំងអស់បាទខ្ញុំនៅខាងក្រៅមិញហើយឥឡូវខ្ញុំមកមើលបាទមកមើលហើយចាំតេសរួចថាអឺពូដឹងតែភ្លឺហើយតែប៉ុណ្ណេះដឹងតែបានហើយពូយកឃើញយើងឃើញហើយហ្នឹង បលឡើងហ្នឹងអំពែក៏ឡើងដែរហ្នឹងហ្នឹងហើយហើយទៅខ្ញុំតេសរួចខ្ញុំបើកញីចោលវាប្រហែលជា10 20នាទីទៀតមានន័យថាលឿនទេតែនឹង9លឿនហើយអាគុយហ្នឹងខូចអត់មានភ្លើងទេណាហ្នឹងហើយហើយនេះខ្ញុំធ្វើហ្នឹងមានន័យថាលឿនហើយហើយយើងធ្វើអត់ដល់មួយអំពែទេឥឡូវតែថាអំពែវាឡើងវាចេះតែឡើងអញ្ចឹងយើងបធូរតិចទៀតកុំឲ្យអាគុយក្តៅបងប្អូនបាទខ្ញុំដាក់ទៅបាទនៅប៉ុណ្ណឹងបានហើយមួយអំពែចុច0.5 0ចុចអីចឹងបានហើយហ្នឹងហើយយើងងាស់វាសិនហើយចាំនេះខ្ញុំបើកបាទចាំខ្ញុំបើកខ្ញុំបើកញីញីញីហ្នឹងដើម្បីថាងាស់តែសិចពួកយើងបានចាក់ទៅសិចទៅហ្នឹងបាទឥឡូវខ្ញុំបើកអានេះសិនបើកអីសិន0សិនឥឡូវភ្លើង 12V ជាងបាទហើយនេះ00ណាខ្ញុំបាត់ហើយតែអញ្ចឹងភ្លើង 12V ហើយគឺភ្លើងអាគុយអូខេខ្ញុំបាត់មិនសិនសិន បាទដោះតកាប់ចេញសិនហ្នឹងហើយដោះចេញសិនអូខេឥឡូវមកតេស្តជាមួយពូលចង្អេងចង្អាងមុតដៃអាហ្នឹងមិញខ្ញុំបូតបូតចុះបូតឡើងមុតដៃអូខេមកតេស្តជាមួយពូលសិនណាប្រើបានបងប្អូនប្រើបានដឹងថាប្រើបានហើយអាហ្នឹងទៅប្រហែល20 10 25បាទ25 30នាទីចុះហ្នឹងហើយ30នាទីបានប៉ុណ្ណេះហ្នឹងហើយហើយវាស់វល់មើលហើយខ្ញុំងាស់វាអត់ដល់បានមកវិញ90%អីហ៎ហ្នឹងហើយហើយខ្ញុំវាស់ភ្លើងមើលចង់និយាយទៅ អាយើងប្រើពួកអាប្រដាប់វាស់នាឡិកាវាស់ហ្នឹងទៅយើងវាស់យើងដឹងតែភ្លើងហ្នឹងវាមានទេតែអំពែវាកម្លាំង CCA អត់មានអាហ្នឹងយើងអត់ដឹងទេអានេះគាត់តែវាស់ឲ្យចង់ដឹងទេ ជាទូទៅ គេហៅ vol vol data វា data vol ទេណាអានេះយើងវាស់ដំបងអត់មានទេអើខ្ញុំភ្លេចវាស់ដំបងឲ្យមើលតែអីទេយើងមានពូលនេះចុចហើយបើថាមានភ្លើងយ៉ាងហោចណាក៏វាមានក្រហមដូចថាអេបអេបមកដែរតែនេះវាទៅទេហ្មងណាអូខេ បាទ11.90ឲ្យចូលចិត្ត12អាគុយនឹងមកពេញ13វ៉ុលបងបងប្អូនអូខេខ្ញុំងាស់ទៀតដឹងតែប្រើបានហើយហ្នឹងហើយខ្ញុំងាស់ទឹកសាច់សារនេះបាទចាប់នឹងហើយខាងដកមុនដើមសិនទៀតហើយចាប់ខាងបោក មិនដាក់តែយើងញីយើងញីយើងញីទឹកអាសិចយើងងាស់ទឹកអាសិចយើងដាក់មួយអំពីជាងក៏បានដែរបាទពេលយើងញីទៅវាធ្លាក់មកតែមួយអំពីអីទេអូខេឃើញជើងញាក់ញាក់ហ្នឹងហ្នឹងហើយពួកអាគុយវាតូចអំពីវាតូចអញ្ចឹង យើងប្រឡែងទៅតើមួយអំពីអីហ្នឹងហើយអញ្ចឹងចូលហ្នឹងវាឡើងមិនតិចណាយើងមើលអត់ស្ូវដឹងអញ្ចឹងយើងនិយាយមើលអានេះមកមើលមើលមានការលើនេះមកបាទអានេះវល់វល់បោះម៉ាស៊ីនចូលទៅអានេះអំពីអំពីហើយនឹងហើយនឹងចរន្តវាបុកទៅអគុយហ្នឹងបាទអូខេខ្ញុំប្រឡែងចោលទៀតបាទខ្ញុំប្រឡែងចោលសិនបាទខ្ញុំបិទវីដេអូផ្សាយទៀតបងប្អូនអូខេចាំមកជួបគ្នាចុងក្រោយតែម្ដង តម្ដងទៅខ្ញុំទៅរកអាដុំដេដុំដេម៉ូតូហ្នឹងមកចុចសាក់មើលបើវាទិញដុំដេក៏ឆក់ងងដល់បានហ្មង តែមិនដឹងមានឬអត់ទេអ្នកដុំដេអូខេខ្ញុំបើវីដេអូសិនបងប្អូនបាទមកទៀតហើយលើកទី3លើកទី3បងប្អូនហ្នឹងហើយចុងក្រោយខ្ញុំគិតថាមើលប្រហែលចេះខ្វះបាទខ្វះ4នាទី 1ម៉ោងត្រឹមបងប្អូនឥឡូវខ្ញុំគិតថាវាបានហើយយកម៉ាស៊ីននេះទៅទៅកត្រាក់វាឥឡូវវារស់រស់វិញហើយណាអូខេហើយតែអញ្ចឹង តែអញ្ចឹងយើងមិនបាច់ប្រើម៉ាស៊ីននេះបញ្ចូលវាទេបាទមិនបាច់ប្រើម៉ាស៊ីនបញ្ចូលទេម៉ាស៊ីនហ្នឹងគ្រាន់តែបុកដើម្បីឲ្យវារស់សិនកត្រាក់ឲ្យវារស់សិនឥឡូវខ្ញុំគិតថាបានបាទហ្នឹងហើយខ្ញុំសូមបិទម៉ាស៊ីននេះសិន ហើយតារួចអញ្ចឹងទៅខ្វះខាតបាទខ្វះខាតប្រមាណយើងបញ្ចូលអានេះទៅសឹមសឹមទៅណាហ្នឹងហើយអានេះសម្រាប់សាកសាកអាគុយម៉ូតូហ្នឹងឯងជាទូទៅអាហ្នឹងវាសាកអាគុយឡានអីបានតែវាយូរម៉ោងណាបាទហើយតែអញ្ចឹងអាគុយម៉ូតូណាអាគុយម៉ូតូបើថាវាអាការៈដូចដំបងដូចដូចខ្ញុំយកខ្ញុំយកអំពូលហ្នឹងមកមកឆែកអត់មានភ្លើងសោះហ្នឹងគឺយើងយកឧបករណ៍នេះទៅសាកអត់បានទេ គេហៅម៉ាស៊ីនអូតូហ្នឹងណាសាកទៅវាសាកអត់បានគឺវាវាវាហ្វូវាហ្វូហ្នឹងគឺមានន័យថាវាអត់ទទួលស្គាល់ព្រោះអាគុយអត់មានភ្លើងសោះហើយតែអត់មានភ្លើងម៉ាស៊ីននេះអត់ទទួលស្គាល់ទេវាប្រាប់ថាអាគុយខូចតែម្ដងហើយតែអញ្ចឹងអានេះវាអត់វាអត់ខ្វល់ទេអ្នកឯងមានភ្លើងឬគ្មានភ្លើងគឺយើងបាញ់វាទៅតាមតាមអំពើចិត្តយើងហ្មង យើងបាញ់អំពែបាញ់ចរន្តទៅសេចក្ដីយើងបញ្ជាទៅឲ្យអាគុយនឹងវារឹងក្តៅមកហើយវារឹងអ៊ុនអ៊ុនហើយចាំយើងបន្ថយអំពែវិញថយចរន្តវិញឲ្យវាឲ្យវាចូលទៅសឹមសឹមសឹមសឹមបានហើយក្តៅពេកអាគុយនឹងចង់និយាយថាអាគុយបើថាអាគុយខូចអាគុយជិតខូចទាំងហើមតក់តក់ហើយយើងទៅបាញ់បខំងាប់បណ្ដោយហ្នឹងហើយហើយតែប៉ុណ្ណេះ បាទប៉ុន្តែយើងខ្ញុំសាកជាមួយអានេះបានហើយហើយអញ្ចឹងយកអានេះទៅសាកសំសំវាទៀតឲ្យវាពេញ100%តែម្ដងហើយយកទៅប្រើបាទឥឡូវខ្ញុំបិទអឺខ្ញុំបិទនេះសិននេះសិនហ្នឹងហើយបិទធូសិនអូខេបិទអស់ហើយបិទសិនចាំយកទៅសាកបាទយកទៅសាកជាមួយអាដុំនេះវិញគឺមានន័យថា បានហើយវាអ៊ុនអ៊ុនណាបងប្អូនអ៊ុនអ៊ុនណាគឺចង់និយាយថាយើងជួសជុលអាគុយកុំឲ្យក្តៅតែក្តៅកាលណាគឺអាគុយហ្នឹងដឹងតែអេងហើយណាតែក្តៅអាគុយអេងហើយអូខេខ្សែនេះខ្សែសម្រាប់តេស្តមិនសិនជួសជុលអាគុយពេលយើងរៀបហើយអីហើយអញ្ចឹងបាទមិនបាច់យកខ្សែថ្មីខ្សែថ្មីទុកបាទទុកផ្ញើឲ្យភ្ញៀវមានបងប្អូនខ្លះខមមិនមកថាបងឯងទៅកាប់អញ្ចឹងទៅគៀបអញ្ចឹងហើយទៅប្រើមិនកើត គីឡូខ្ញុំផ្ញើអានេះទៅឲ្យគាត់ណាខ្ញុំថាមិនមែនទេអានេះរបស់ខ្ញុំតេសទេទុកតេសហ៊ីនសិនទេអាហ្នឹងណាហ្នឹងហើយទុកតេសហ៊ីនសិនអូខេខ្ញុំទុកតេសហ៊ីនសិនទេខ្សែហ្នឹងហើយតែខ្សែរបស់វាអាខ្សែល្អណោះនៅក្នុងក្នុងកេសហ្មងនឹងហើយមិញខ្ញុំបានយកដបអាសិចអីទុកអស់ហើយស្រាងអីអូខេថយបន្តិចទៅអាតេសមួយពូសិន បងផងអូខេហើយចាំទៅសាកជាមួយ អាដុំនេះបន្ថែមទៀតភ្លើងវានៅខ្វះបន្តិចដែរមិនតែរស់រើរស់រើរស់រើកន្លែងឧបករណ៍ធ្វើម៉ូតូហ្នឹងបានដុំដេមកមួយដុំដេពួកអាស្គូពីស្គូពីឯងដុំដេចាស់ដែរហ្នឹងហើយឥឡូវសាកសាកមើលមក vừa lại vừa làm sao anh tin lưu đang bọn này nè នឹងល្អហើយបញ្ចូលឲ្យពេញទៅដឹងថាបាន90%ដឹងថាដេម៉ូតូបានហើយហើយដុំដេហ្នឹងស៊ីភ្លើងខ្លាំងណាសំបីតែវិវិលទៅទេក៏វាស៊ីភ្លើងខ្លាំងដែរអូខេតែនេះយើងយកអានេះទៅសាក កន្លែងផ្សេងលើតុនេះអាតុធ្វើការនេះទៅសាកកន្លែងព្រីភ្លើងកន្លែងផ្សេងវិញអូខេបងប្អូនកុំអាចោលហ្នឹងហើយកុំអាចោលមានអាគុយដែលថាយើងទៅសាកភ្លើងអត់ចូលឬក៏គ្មានភ្លើងសោះហ្នឹងកុំអាចោលសាកធ្វើបាទវិធីវិធីចុងក្រោយដូចដូចខ្ញុំធ្វើហ្នឹងណាតែវាមានដែរវាមានអាគុយខ្លះពេលយើងគាស់មកហើយដាក់ទឹកអសេចហើយតែពេលយើងបញ្ចូលទៅដូចថាវាវា តែចង់និយាយថាបើយើងទៅបញ្ចូលជាមួយដុំយើងបញ្ចូលទូទៅក៏វាវាអត់អត់ទៅងើបដែរវាងើបពិបាកណាស់វារស់វិញពិបាកណាស់អញ្ចឹងនិយាយទៅតិចថាខ្ញុំនឹងចង់លក់លក់របស់ណាមិនមែនថាចង់លក់ទេហ្នឹងហើយក៏ចង់បានក៏ខ្ញុំលក់ដូចគ្នាហ្នឹងខ្ញុំធ្វើលក់បាទនិយាយខ្លីទៅគឺចង់និយាយថាម៉ាស៊ីននេះគេធ្វើមកដើម្បីជួសជុលហ្នឹងហើយដើម្បីជួសជុលទោះបីយ៉ាងណាក៏វាក្រាន់ជាងដុំសាដែរហ្នឹងហើយ និយាយខ្លីៗហើយបើយើងយើងយកដំសាកទូទៅពួកអាដំភ្លើងរុំអីហ្នឹងមកមកធ្វើវាវាបានបានតែមកក្តៅអគុយហើយបើថាអគុយទូសេចរន្តទៅអីទៅក៏វាអត់ងើបទេដូចថាវាងាប់ទៅហ្មងតែនេះយើងមានវិធីបាទសេរីវាបាញ់ចរន្តឲ្យវាទៅដើម្បីឲ្យវារស់ឡើងវិញអូខេនិយាយទៅចាត់ទៅវិញឆ្ងាយបងប្អូនយកទៅបាទសាកធ្វើមើលហ្នឹងហើយមានអគុយអញ្ចឹងចឹងណាតែកុំអោយថាអូហើមប៉ោង លាយក៏ក្លេខ្លាអាហ្នឹងអត់បានទេបាទហ្នឹងវាខូចត្មងមិនបាច់សាកទេយើងមើលគុណភាពអគុយបាទប៉ុណ្ណេះហ្នឹងហើយវាប្រាប់ថា65 CCA ណាគេកាមេរ៉ាយល់បន្តិចណាផ្លិចចូលថ្មទូរស័ព្ទរូបកូនស្រីហ្នឹងហើយ ហើយទឹកបាទទឹកអាសិចកុំដាក់ច្រើនបងដាក់កុំឲ្យលើសពីពីស្ទះនេះណាបើតែលើសរួចអញ្ចឹងវាអាបន្ទប់នីមួយនីមួយទប់វាខណ្ឌនីមួយនីមួយហ្នឹងគឺវាទឹកអាសិចយើងវាឆ្លងគ្នាបានណាហ្នឹងដាក់ធ្វើម៉េចឲ្យក្រោមក្រោមស្ទះគម្របវានេះហ្នឹងហើយតែដាក់យើងដាក់ដល់ដល់ហៀចេញតាមមាត់ហ្មងអាហ្នឹងវាឆ្លងចរន្តគ្នាបាទទឹកអាសិចវាមិនឆ្លងកាត់រោគ្នាបានទៅអញ្ចឹងវាទុសេពីបន្ទប់វាកើតទៅមកបន្ទប់អីអញ្ចឹងទៅ ហើយចំស្រួលហ្នឹងអាគួយខូចតែម្ដងបាទវាទោះសេគ្នាឯងឥឡូវអ៊ុនអ៊ុនមកមុំបាទហ្នឹងហើយមកស្អាតដឹងតែប្រើបានអូខេអរគុណច្រើនបងប្អូន